now, now, now.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 2566ត្រូវនៅថ្ងៃទី27ខែធ្នូឆ្នាំ2022សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីនេតិសិល្បៈនិងវប្បធម៌ខ្មែរគឺជានេតិផ្ដោតអារម្មណ៍យកចិត្តទុកដាក់ទៅលើកិច្ចសន្ទនាផ្នែកខាងកំណាព្យហើយនឹងពំណោយស្មូតជាដើមជាកម្មវិធីអភិរក្សថែអភិវឌ្ឍនិង ត្រួតត្រងកម្មវិធីនីតិសិល្បៈនវបធរខ្មែរបានគង់វង្សឬក៏ជាការផ្សព្វផ្សាយទៅកាន់ប្រិយមិត្តរបស់យើងដើម្បីបានទទួលជ្រាបអំពីទម្រង់នៃកំណាបទាំងឡាយហើយនឹងជាការស្មូតមានច្រើន ប្រភេទមានច្រើនបែបឥឡូវថ្ងៃនេះយើង មានវាគ្មិនចំនួន2នាក់ដែលបានចូលក្នុងកម្មវិធីរបស់យើងសូមស្វាគមន៍ខ្ញុំសុកសរឹមហើយនឹងអ៊ុនតាមសុខសប្បាយ ណាថ្លែងគុណទៀតហ្នឹងហើយថ្ងៃនេះយើងបាន3នាក់ទាំងខ្ញុំគណៈសមាភិបជាអ្នក សម្របសម្រួលផងកម្មវិធីនេតិសិល្បៈយើងបានបដោតអារម្មណ៍ទៅលើកំណាបតែនៅស្មូតហើយថ្ងៃនេះយើងឲ្យ អ្នកទាំងពីរនឹងបានចូលរួមក្នុងការនេះបានបញ្ចេញស្មាត ស្នាដៃតើបន្តែ មានអីជាជាចូលរួមក្នុងកម្មវិធីដែរទេនេះមុននឹងចូលក្នុងបន្តែឲ្យញោមសរុបមុនសិនណាកណាកណាណាណាណាអូខេណាញោមសរុបចាប់ដើមមុនទេមុនគេ មានកំណាប់អីដើម្បីមកស្ងួតនេះបណ្ណាសូមបត់ថ្វាយផ្កាចឹងផ្កាយផ្កាហ៎កូនណាទេអូខេចាំចាំចាំ មុននឹងមុននឹងស្មូតកម្មវិធីស្មូតគណៈសិក្សាគុំរកសេរានុធិរៈគ្រប់ជាទីសក្ការៈដ៏គង់គូនិងសូមគោរពថ្វាយបង្គំព្រះអង្គម្ចាស់កម្មវិធីផ្ទាល់ថ្ងៃថ្ងៃនេះមានឱកាសបានស្មូតអញ្ចឹងស្មូតដូចតើបោទុំអ ក្រពុំរីមេ

វៃបោពុំក្រ បង បងទេសងលត់លត់ទាំងទាំង សកប្រនំដាក់ lỡ thế ខ្ញុំក្រាបក្រោមទាំងបាត់អាប់ សូមអនុមោទនាសាធុសាធុដូចជាឡងមិញរសារតែកម្មវិធីកាត់ចូលពីរដងកាត់ចូលទៅអាស្ទីតចូលឃើញគាត់ពីពេលហើយវាឡងនេះឡងនេះទៅឡងនេះទៅលើសំឡេងកង់នេះបាត់អត់តកើតគ្រូតំបិតមិញរកវិធីបាត់តំឃើញបាត់ចូលទៀត បានមកបាក់ខូចទេតែលឺសំឡេងល្អវាអត់លឺបើអត់ល្អវាដាច់ដាច់ផងវាកង់ផងវាកង់ឬកង់កង់កង់គ្នាហើយស្អែកទៅចង់ទៅខំបើស្រែកតែអ៊ីនធឺណិតបើខ្សោយផងវាដាច់ដាច់ផងវាច្រើនណាស់លើតែបងព្រោះព្រោះណាស់មិញប៉ុន្តែកង់ទៅវាមានសម្លេងរំខានវាដូចដូចថាវាធ្វើឲ្យអ្នកស្ដាប់ទៅមានការរំខានតិចបន្តិច ហ្នឹងហើយដឹងថាអីមិនស្ដាប់បានហង បាទសំខាន់សំឡេងច្បាស់ណារឿងរូបមធ្យមទេឬថា សម្រស់អីណាតែបាទសំឡេងតែមានគេសម្រស់ហ្នឹងឥឡូវទៅមកផ្លែបើថាដាំបានទេទៅមកផ្លែបាទបងអូនសំឡេងបាន ហើយសម្លេងបានល្អមិនតតោះកម្មវិធីវាបើកង់តិចឥឡូវអត់អីចាំលើកវគ្គទី2ឥឡូវឲ្យបុត្រណាអត់អីទេលោកកណានៅវគ្គទី2ទៀតខ្ញុំខ្ញុំមានបច្ចេកស្នាដៃច្រើនណាស់មិនអីទេណាកណាមែនតែនណាអត់មែនទេអូខេឥឡូវបុនតាមមានអីจะបង្ហាញស្នាដៃយ៉ាងណាដែរនេះមានអេក្រោនស្អាតនេះណាណាដាក់ដាក់ background ហ្មងគ្រូឲ្យស្អាតបន្តិច ណាសូមសូមអរគុណណាដល់ជាបឋមខ្ញុំបកណាសូមនមស្ការក្រាប ថ្វាយបង្គំចំពោះបរតនត្រ័យទាំង3ដោយសេចក្តីគោរពជ្រះថ្លាដល់គង់ពោះនិងសូមនមស្ការក្រាបថ្វាយបង្គំចំពោះសម្ដេចព្រះរាជាគណៈព្រះថេរានុត្រៈគ្រប់ព្រះអង្គព្រះអង្គគង់នៅក្នុងព្រះរាជាណាចក្រកម្ពុជាក៏ដូចជានៅអែលនាយសមុទ្រមានប្រទេសអូស្ត្រាលីសហរដ្ឋអាមេរិកកាណាដាបារាំងជាដើមជាទីសក្ការៈកំពង់ពោះ នឹងសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះអង្គគ្រូសវណ្ណបញ្ញោពោសវឿងព្រះប្រធានកម្មវិធីជាទីសក្ការៈពងពោះនឹងសូមគោរពចំពោះអ្នកបងសុកសរឹមជាទីនឹករលឹកផងដែរដោយបែកគ្នាយូរណាបែកកាលពីដើមឡើយអាសាជួបគ្នាដល់តាំងតែពីមួយរយៈក្រោយនេះឃ្លាតគ្នាបន្តិចប៉ុន្តែ មានការនឹករលឹកជាធម្មតាបងស្រីណាហើយនឹងសូមគោរពចំពោះ ទ្រង់សម្ដេចអាដាមលោកជំទាវលោកលោកស្រីប្រិយមិត្តដែលកំពុងតាមដានទេសនាក្នុងការផ្សាយ live ផ្ទាល់ចេញពីមជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រោមដែលផ្សាយចេញពីនេតិនេះគឺនេតិសិល្បៈនិងវប្បធម៌ខ្មែរជាទីគោរពរាប់អានផងដែរនៅក្នុងឱកាសពេលនេះខ្ញុំបកណា មានសេចក្តីសោមនស្សរីករាយដែលបានចូលរួមកម្មវិធីព្រះអង្គគ្រូសាជាថ្មីដែលមានការចូលរួមពី ណាធម្មវាគ្មិនវាគ្មិនផ្សេងផ្សេងដែលជាអ្នកស្មូតសូត្រនៅកំណាបខ្មែររបស់យើងដែលមិញមិញនេះគឺអ្នកបងសុកសរឹមគាត់បានលើកយកនៅបត់លំអោនគឺសូត្របែបលំអោនគឺបត់ព្រមកិតសូត្របែបលំអោនដែលចំណងជើងដែលតែគេហៅថាបត់ថ្វាយផ្កាឬក៏បត់បូទុំនេះគឺជាទម្រង់នៃអត្តបទបុរាណដែលមានតាំងពីដើមមកដែល បុព្វវរៈកវីបុព្វវរៈជនអ្នកសរសេរអ្នកតាក់តែងមកនេះដើម្បីផ្សារភ្ជាប់ជាមួយនឹងព្រះពុទ្ធសាសនា ដោយយោងទៅលើការធ្វើនៅសក្ការៈបូជាទាំងឡាយចំពោះព្រះពុទ្ធជាម្ចាស់ទោះជាព្រះអង្គបរិណិព្វានទៅហើយក្តីក៏ប៉ុន្តែក្នុងចិត្តរបស់ពុទ្ធបរិស័ទជ្រះថ្លាយ៉ាងពុនពេកក៏បានតាក់តែងនៅបែបបត់កំណាបនេះដើម្បីលើកយកនៅការកម្រងគ្រឿងក្រអូបផ្សេងផ្សេង បូជាចំពោះពុទ្ធដើម្បីទទួលបានដេចជាទូបាននៅសេចក្តីសុខសេចក្តីចម្រើនដើម្បីជាប្រយោជន៍នៅក្នុងជីវិតរបស់ខ្លួនផងដើម្បីជាប្រយោជន៍ដល់សង្គមជាតិសាសនាផងដូច្នេះលោកអ្នកប្រាជ្ញរបស់ខ្មែរយើងគាត់ឆ្លាតឆ្លៀសណាស់ហើយនៅក្នុងឱកាសពេលនេះក៏កម្មវិធីរបស់លោកគ្រូសវណ្ណបញ្ញោក៏លើកឡើងកោះកកាយរាវរោគអ្នកស្មូតចេះសោតទាំងឡាយមានអ្នកគ្រូបងដេតលេអ្នកគ្រូ អ្នកមុំអ្នកគ្រូបងសុកសរឹមហើយបងប្អូនអ្នកស្មូតផ្សេងផ្សេងទៀតដែលខ្ញុំកណាខ្ញុំបាទមិនបានរៀបរាប់នោះគឺមាននៅក្នុងនឹងអស់ដោយដែលកណាផ្សំគ្រប់ព្រះអង្គប្រិយមិត្តទាំងអស់បានតាមដានទេសនានិងស្ដាប់រាល់ការផ្សាយ live ផ្ទាល់ចេញពី page ឬក៏ពីមជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រោមដែល ជានេតិសិល្បៈនិងវប្បធម៌ខ្មែរដែលដឹកនាំដោយព្រះអង្គគ្រូសម្បត្តិបញ្ញាពរសវឿងដែលផ្សាយចេញពីប្រទេសអូស្ត្រាលីនេះគឺជាឆន្ទៈគឺជាបំណងក្នុងការអភិរក្សក្នុងការចងក្រងឡើងវិញនៅរាល់អត្តបទកំណាបណាដែលបានបាត់បង់ឬក៏មិនដែលបានលឺមិនដែលបានស្ដាប់មិនដែលបាន ប្រទេសឃើញហ្នឹងក៏ចាប់ផ្ដើមស្រាវជ្រាវ ទាំងខ្ញុំកណ្ដាខ្ញុំបាទជាអ្នកស្មូតទាំងលោកគ្រូអ្នកគ្រូអ្នកស្មូតក៏ដូចជាកវីនិពន្ធផ្សេងផ្សេងក្នុងនោះក៏មានព្រះគ្រូសវណ្ណបញ្ញាពរសវឿងក៏ព្រះអង្គកាលពីដើមឡើយក៏សរសេរនៅអត្ថបទកំណាព្យឲ្យខ្ញុំកណ្ដាខ្ញុំបាទឬក៏បងប្អូនអ្នកស្មូតផ្សេងផ្សេងមានពលស្រីឈូនពេជ្រឆពាន់ជាដើមនោះក៏បានស្មូតជាហូហែប៉ុន្តែដោយព្រះអង្គគ្រូមានការរវល់ក្នុងកិច្ចការសាសនានៅឯ ព្រះអង្គគង់នៅនោះក៏មានការសរសេរបានតិចឬក៏មិនទាន់បានសរសេរយ៉ាងណាប៉ុន្តែដោយឡែកនៅក្នុងឱកាសពេលនេះខ្ញុំកណ្ដាលខ្ញុំបាទនិងបងស្រីក៏លើកយកនៅអត្តបទកំណាបុរាណបុរាណមកស្មូតឡើងវិញដើម្បីចាក់ផ្សាយបន្តទៀតយ៉ាងទៀតបទខ្លះដូចជាបងប្អូនអ្នកស្មូតក៏លើកយកមកសូត្របទបន្ទុំថ្វាយការឬក៏បទលំអោនហ្នឹងហើយអ្នកគ្រូបងសុកសរឹមក៏លើកយកមកសូត្រដូច្នេះ ការលើកយកមកសូត្រនេះมันខុសតោះទេគឺមានមានរសជាតិផ្សេងគ្នាសិល្បៈក្នុងការស្មូតក្នុងការសូត្រនោះគឺមានដំណើរផ្សេងផ្សេងគ្នាបន្តិចបន្តួចឬក៏លៀងបន្តិចបន្តួចយ៉ាងណានោះគឺតម្រង់នៃការសូត្រនោះគឺតែមួយដោយសារតែជើងកាបគឺ6 5 6 5 6មកល្បះខណ្ឌហៅថាបទព្រំកិតរបៀបសូត្រដែលលោកគ្រូសាស្ត្រាចារ្យកតិបណ្ឌិតយ៉ាន់បរិនគាត់ ថាជាបទលំអោនដែល មានតាំងតែពីបុរាណកាលមកនៅក្នុងនោះគឺខាងខេត្តតកែវដែលមានអឺឈ្មោះបោះសម្លេងខាងអភិរិយឬក៏អ្នកដែលមានឈ្មោះល្បាញល្បីចេញពីទឹកដីខេត្តតកែវនោះគឺភាកច្រើនតម្រង់បុរាណចេញពីតកែវច្រើនណាស់ណាច្រើនមែនតែនណាអញ្ចឹងខ្ញុំកាលណាមិនបានរៀបរាប់វែងឆ្ងាយទៅទៀតទេខ្ញុំកាលណាសូមលើកយកណានៅបត់ បរិណពានសោតណាបរិណពានសោតដែលជាពាក្យការបុរាណដែលមានមកតាំងពីយូរយារណាស់មកហើយហើយខ្ញុំកណាសូមលើកយកបទនេះ ជាបទពាក្យ7សោតបែបណាការសាងណាប្រងចេញសាងព្រះនោះណាចឹងសូមប្រគេនចំពោះព្រះថេរានុត្តរៈគ្រប់ព្រះអង្គប្រិមិត្តពុទ្ធបរិស័ទសពរបស់ប្រុសស្រីដែលកំពុងតាមដានទេសនាស្ដាប់ ទទួលព្រះសម្ដាប់និងស្ដាប់នៅបទបរិណពានសូត្រដូចតទៅសូមអនុមោទនីសំពុទ្ធសាធុដំណាកាលអង្គយព្រះទ្រង់យាន យាងចូលនៅពៀនមានកំរិតក្រោមដើមរៀងភ្នំប្រជុំចិត្តបរិស័ទណាយមូលមិត្ត ពេញត្រៀបត្រានេះថ្ងៃអង្គា15កើតក្នុងកណាតវិងសាំងខੰងមាសា ឆ្នាំសាញ់បញ្ចសង្យាមអង្គីវេលាយព្រឹកព្រៀងស្វាងរាំងស្មី ហេរាធរៈងើយទាំងចាំងខ្មែរលើកលែងតែអង្គអង្គរហន្តថ្លៃ ពេលនោះងាយយោបំយំពេកក្រៃស្ដាយព្រះងាយចិនស្រីគ្រប់គ្រប់គ្នាខ្លាំងស្ដាយធ្លាប់ស្ដាប់ ច្បាប់អវត្តខ្លាំងស្ដាយបណ្ឌបាតាមសង្ស្ដាខ្លាំងស្ដាយធ្លាប់ស្ដាប់ធរទេសនា គ្រប់គ្នាទាំងអស់អត់មានសល់ក្នុងព្រៃសាលវនអើយលន់រំពង កកងទាំងអស់ងាយសពសាកលផ្ការៀងងាយជុំរុងជ្រុងជាផលថ្វាយដល់ហើយព្រះមុនិនណាពិនលោកកា លុះដល់គ្រាក្រោយអើយព្រះអានន្ទនិមន្តបណ្ឌបាតផ្លែកធម្មតាអ្នកស្រុកងាយស្រីប្រុងទាំងអស់គ្នា វន្តាយបង្គំយំសួរសពបបិទ្ធលោកម្ចាស់អើយឈ្មោះអានន ចុងអង្គអរហន្ត ព្រះចោមភពមានព្រះងាយគុណច្រើនយ៉ាងលើងលុបស្ដាច់ត្រង់ហើយប្រារព្ធមកត្រាច់ទៅណា យើងខ្ញុំធ្លាប់ឃើញព្រះអង្គរហន្តជាមួយអាននអើយជាធម្មតាថ្ងៃនេះងាយបាត់អង្គព្រះសង្ឃស្ដា មិនឃើញញាតត្រានិមន្តមកណាសូមអនុមោទនីណាសូមជាស្រ័យណាដោយសារណារវារកក្អកដែរឈប់ណាប៉ុន្តែអត់ចាប់ណាសល់តែជិតណាចូលប្រាប់ពីរឃ្លាទៀតណែអត់អីទេ តែរឿងហ្នឹងរឿងព្រះអង្គយាងចូលកាន់ព្រះនិព្វានណាកណាកណាលោកគ្រូព្រះអង្គទ្រង់យាងចូលព្រះនិព្វានដោយក្នុងនោះលោកអ្នកប្រាជ្ញបុរាណខ្មែរយើងកណាសុំបានកុំកញ្ចក់គឺលោកមានការឆ្លាតឆ្លៀសណាស់គ្រូដោយសារតែទំនុកនេះ ចាស់ចាស់បុរាណដោយអ្នកគ្រូបងណេតឯងអ្នកគ្រូបងសុកសរឹមចំពោះមុខ គាត់តែងតែចងចាំពីដើមមកតាំងពីចេះស្មូតមកពួកគាត់ពាក្យចានក៏សូនណាច្រើនច្រើនណាស់នៅតាមបុនទៀនផ្សេងផ្សេងនៅតាមស្រុកភូមិនិគមជនបទឯសូនមកយប់ទៅទល់ព្រឺភ្លឺគ្រូណាដូច្នេះក៏សូនជារៀងរាល់គ្រប់កម្មវិធីចាំទំនុកនឹងហើយខ្ញុំកណាតែងតែលឺចាស់ចាស់គាត់ក៏ចាំច្រើនដែរដោយសារតែទំនុកនេះជាទំនុកបុរាណដែលមានមកពីយូរលងណាស់មកហើយដូច្នេះចាស់ចាស់គាត់ចាំច្រើន ហើយលោកអ្នកប្រាជ្ញរបស់យើងលោកចងក្រងមកនោះដូចសំទៅនឹងអាទំនុកបែបបត់របៀបស្មូតនឹងទៀតវាដាក់ទៅប៉ុន្តែដោយឡែកអ្នកខ្លះក៏សូត្របែបពនាងសិរិមហាមយាអ្នកខ្លះសូត្របែបផ្សេងផ្សេងនៅក្នុងទម្រង់12បែបហ្នឹងសូត្របែបណាក៏បានដែរគាត់គ្រាន់តែថាអាការការលើកយកមកសូត្រនេះបើយើងសូត្របែបធម្មតាក៏មិនសូវជាលំលោចពីរោះ ឬក៏អន្តងចិត្តឲ្យនឹកឃើញដល់ពុទ្ធជាម្ចាស់តែព្រះអង្គទ្រង់បរិនិព្វានដែរតែបើលើកយកដូចជាបត់ព្រះអង្គស្រេចចេញសាងប្រភ្នោះឬក៏បត់ចំនួនពនាងសេមាវិជាអីជាដើមគឺមានការលងលោចសតុនទៅតាមអ្វីដែលជាខ្លឹមសារដែលនិយាយអំពីពុទ្ធជាម្ចាស់ព្រះអង្គទ្រង់កាន់បរិនិព្វានជាដើមកណាសូមអរគុណគ្រូព្រះអូខេអរគុណណាស់គ្រប់គ្រូបន្តែបាន សម្បូតយ៉ាងពិរោះរំដំហើយចំពោះញោមថ្ងៃនេះមានអីបន្ថែមទៀតទេញោមបន្តពីបុណ្យតាមទៅយើងខ្ញុំលើកយកអីមកសម្ដែងទៀតមកជួទៀតពេលណាអប់រំចិត្តតិចអឺរលកលោកធម៌ណាពិរោះណាបងអញ្ជើញបង រលោកលោកកធងបោកចិត្តឲ្យញូរំផាប់ខ្វល់ខ្វាយជូនព្រួយកើតទុក ជូនសុខសប្បាយជូនប្រត់ណែប្រាំងឆ្ងាយ ពីសំបញ្ញញ្ញ ជូនមានបុណ្យខ្ពស់បានជួបលៀបយងភ្លេចតកមរណៈ មួយជ្រៅក្នុងភពជ្រប់ក្នុងវត្តដាំងទំរំម៉ែដឹងជាងហួងហោះមួយជាតិ ដល់ពេលអង្គបុនលៀបយងពីមុនសាំសនចោលមកទៀតបើមិនថែចិត្តប្រយ័ត្នមេយាទ មកជាផ្លាត់ស្នៀតយំសោកបោកប្រានពេលគេសរសើរ ត្រេកអរក្រន់បើស្រួល ចិត្តស្រួលសុខសាន្តបើគេនិនទីដូចជារំខានក្តៅទ្រាំមិនបាន រាប់អានមិនយូរធម្មតាការពិតណែនៅក្នុងជីវិតទុងលវីចាប់ជួ ត្រូវព្រមតទួលស្រស់ស្រួលបន្ធូរងថ្ងៃគ្មានគូគឺសាច់ចាំងធំ សូមអនុមោទនីសាធុសាធុអឺក្នុង អត្ថបទនោះញោមចាំហ្មងរមមានឯកសារដែរចាំ ខ្លះមើលខ្លះខ្លាចភ្លេចអូប៉ិតញោមដកស្រង់ពីណាមកអសុភៅនេះឧបាសិកាអម លក្ខណាទេម្ចាស់អូអមលក្ខណាណាពាក្យ4ពាក្យ4 ប៉ុន្តែមានប៉ុន្តែអាចកាត់ទៅបាយបានដែរណាបត់នេះគឺជាបត់ព្រំណាបត់កកតិសូមជាស្រ័យ4មិនន័យថាត្រូវបងថាត្រូវ4ប៉ុន្តែបត់កកតិនេះគឺ4មែនគាត់ថាឲ្យចំតែម្ដងគឺគាត់កកតិដោយសារសូត្របែបភូមិធរភូមិសុខអញ្ចឹងបត់បត់ដែលបងសូត្រមិញនេះគឺទៅត្រូវទៅតាមអត្តន័យ អត្តរូបអត្តរសគឺល្អមែនតែនប្រៀបធៀបនឹងលោកធម៌របស់ណាដែលមិនបានជាទីគប់ចិត្តតែងតែការទុកមិនសុខចិត្តរបស់ណា ដែលបានមកអសបាយចិត្តចិត្តរបស់យើងគឺអញ្ចឹងអាចិត្តនេះមានលោកធម៌លោកធម៌មានប្រមាណបើតាកណាលោកធម៌គឺមាន8លោកណាមានមានមាន4មកតែផ្ទុយមានផ្ទុយគ្នាណាណាផ្ទុយកណាមានមាន4ណាសរុបទៅវាមានថាទាំងអស់8ប៉ុន្តែយើងនិយាយថា ណាមានលៀបអត់លៀបលៀបលៀបនេះសុខទុក្ខហើយណាមានពោះអត់យល់ជាគូគ្នាសរសើរនឹងទីកណាជាធម្មតាអញ្ចឹងមនុស្សយើងมันអាចគេចពីលោកធម៌ទាំងអស់នេះបានទេ ទាំងខ្ញុំកណាក៏ដោយដែលកំពុងតែជួនកាលគេសរសើរទៅក៏រៀងអបន្តិចហ្នឹងគ្រូ ចាអូនដូចថានេះទៅការប៉ិតការប៉ិតទៅរងមុនគេថាព្រោះណាមានកម្លាំងសោតមានហើយមួយទៀតបើខាងបងអូននេះស្មូតព្រោះគឺដាក់ទៅរងចង់តែស្ដាប់អាយើងនេះកម្លាំងចិត្តចេញពីក្នុងមកគឺយើងគិតថាចូលដូចជាមធ្យមដល់គេសរសើរចាប់ដើមថែមមកបាត់ទៀតមានព្រោះខ្លួនឯងដែរអាហ្នឹងវាចូលដែរចូលដែរ ណាអញ្ចឹងវាជាធម្មតាទេទោះជាអ្នកដែលស្មូតលំដាប់ពីរសណាក៏ដោយក៏មិនអាចគេចពីលោកធម៌នៃការសរសើរឬនទាមួយទៀតបើកំពុងតែសោតដូចជាក្រាន់បើដែរហ៊ានតែគេបង្អាប់តែបន្តិចថាដូចដូចខ្វះតែបន្តិចអន់ចិត្តលៀមអន់អន់ភ្លាមតែហ្មងណាចិត្តថាមិនចង់ធ្លាក់ទៅធ្លាក់ខ្លួនឯងហ្មងចិត្តហ្នឹងថ្នាក់មកបន្តិចសោះហ្នឹងបន្តិចសោះណាហើយបើយើងយល់វិញសុខចិត្តអត់មិនអីដែរនេះជាការ ប្រាប់ជាគាត់បង្ហាញចំណុចខ្វះខាតដើម្បីស្ថាបនាខ្លួនឯងណាប៉ុន្តែមនុស្សយើងជាទូទៅទេសូម្បីតែណាលោកអ្នកប្រាជ្ញបណ្ឌិតអីក៏ដោយមិនអាចគិតផុតអំពីការសរសើរនឹងខ្សែលោកណាគាត់តែគាត់តែដល់អរិយបុគ្គលបានផុតកណាកណាណាអរិយបុគ្គលដល់ត្រមអនាគាអនាគាបុគ្គលបានបានផុត កណានៅជានៅជាសោតាហ្នឹងក៏នៅតែមានដែរនៅមានណានៅនៅតែមានគ្រូมันมันងាយទេរឿងនេះគឺការសន្សំឧបនិស្ស័យនៃការរួចផុតអំពីអន្តមជ្ឈមាឬក៏បញ្ញខណ្ឌនេះมันងាយនឹងបុគ្គលណាឆ្លងផុតទេសន្សំតិចតិចតាំងតែពី គេជេរមិនជេរគេវិញគេក្រោតមិនក្រោតគេវិញបន្តិចបន្តិចទៅឬក៏ពាក្យដែលដែលគួរតបមិនតប ឬក៏ពាក្យដែលត្រូវតបវិញមិនតបយើងរៀនស្ងប់ខ្លួនឯងដោយមានលំអនៅក្នុងនោះក្នុងកងធរលោកនិយាយពីខដែលនាំឲ្យល្អពីរយ៉ាងគឺអារិអតបៈខន្តីនិងសោរចៈកណាខន្តីសោរចៈកណាល្អមែនទែនលោកអ្នកប្រាជ្ញចងក្រងមកនឹងឲ្យយើងថាមានខន្តីខន្តីសេចក្តីអត់ធន់បានធ្វើចិត្តឲ្យនឹងខឹងបានហើយស្ងប់ស្ងៀមនៅ ពាក្យសរសើរនៅពាក្យ ណាប្រមាថអីជាដើមផ្សេងផ្សេងហ្នឹងគឺយើងយើងនាំឲ្យមានណាសុខសាន្តក្នុងក្នុងចិត្តហើយនាំឲ្យយើងទៅរកនៅសេចក្តីល្អពរដែលនាំឲ្យយើងល្អមានពីរយ៉ាងហ្នឹងណាកណាសូមអរគុណចូលទៅតើកណាដែលយើងចង់ឲ្យបានសុខតើខន្តីតើខន្តីហើយបើបើខន្តីមិននៅស្ងៀមទេខន្តីហ្នឹងបែកបែកបាតលោបាត់ហើយកណាកណាអឺ ណាអូខេឥឡូវដល់បន្តាមវិញបន្តាមមានអីថែមយើងគណៈសូមណាសូមអរគុណសាជាថ្មី ណាក្នុងនោះដោយកាលពីលើកមុននោះខ្ញុំកណាសូមណាចូលរួមលេចទុកនៅញោមស្រីរបស់លោកគ្រូដែលបានទទួលមរណភាព ហើយកាលពីពេលថ្មីថ្មីនេះខ្ញុំកណាមានការរវល់មមាញឹកបន្តិចបន្តួចចេញទៅខេត្ត ដល់ឃើញបងប្អូនបងប្អូនអ្នកស្មូតលោកគ្រូអ្នកគ្រូនៅក្នុងក្រុមហ្នឹងគាត់ចូលរួមជាចំណែកបុណ្យកុសលទៅតាមកម្លាំងសទ្ធានិងសេចក្តីជ្រះថ្លារៀងរៀងខ្លួនហ្នឹងខ្ញុំកណាបើកមើលក្នុងក្រុមឃើញភ្ញាក់ទេចូលរួមញោមលោកគ្រូនៅអូស្ត្រាលីអាក្នុងចំនួនប៉ណេះប៉ណេះប៉ណេះរៀងរៀងខ្លួនអញ្ចឹងខ្ញុំកណាភ្ញាក់ខ្លួននៅអង្គុយឈប់បន្តិចបើកហ្នឹងឃើញសេចក្តីជ្រះថ្លារបស់បងប្អូនខ្ញុំកណារំភើបតែម្ដង រំភើបត្រង់ថាបងប្អូនស្មូតយើងគឺមានកម្លាំងសាមគ្គីល្អណាស់ណាដោយយល់ឃើញថាព្រះអង្គគ្រូព្រះអង្គគង់នៅឯអូស្ត្រាលីហើយញោមស្រីនៅឯកម្ពុជាក្រោមគាត់ទទួលមរណភាពប៉ុន្តែពួកគាត់មានការនឹកឃើញនៅការចូលរួម រំលែកនៅមរណៈទុកនេះតាមបច្ច័យទៅតាមការ ផ្ញើជាសារ comment អីជាដើមផ្សេងផ្សេងហើយក្នុងនោះខ្ញុំកណាក៏បានចូលរួមលេខទុកប៉ុន្តែដោយការរវល់ក៏សរសេរ comment ហើយអីហើយក៏រួចតែចូលនៅក្នុងក្រុមឃើញបងប្អូនយើងចូលរួមសស័កសស្រាមដូចជា មានគ្រូបងណេតអេងមានគ្រូបង សុកសរឹមអីឃើញបងសុកសរឹមគាត់សួរគ្នាថាអូនៅឯណាឯណីទៅចូលរួមបានអត់អញ្ចឹងល្អមែនតើកន្លែងនេះ ណាជាសន្តានចិត្តមួយចេះស៊ូចេះស៊ូរកផ្លូវរកផ្លូវល្អណាស់ហើយក្នុងនេះដែរខ្ញុំកណាសូមចូលរំលែកទុកជាមួយព្រះអង្គគ្រូដោយបាត់បង់នៅញោមស្រីជាទីស្រឡាញ់ដែលធ្លាប់តែឃើញព្រះអង្គគ្រូឆាតហើយថតជាសសស្ទីនអីចឹងដើម្បីបង្ហាញពីទឹកប្រតីរបស់ព្រះអង្គគ្រូគិតទៅលើ ព្រះរស់ឥឡូវព្រះរស់ក៏បានលាចាកលោកនេះទៅកាន់លោកខាងមុខហើយតែបន្សល់នៅតែសេចក្តីល្អគុណធម៌ និងគេឈ្មោះរបស់គាត់ដែលកូនចៅរបស់គាត់បាន ដែលមានព្រះអង្គគ្រូជាបុត្រដ៏ឆ្នើមមួយព្រះអង្គដែលតែងតែលះបង់នៅព្រះកម្លាំងកាយពលណាដើម្បីសួរសុខទុក្ខឬក៏និមន្តទៅដល់ដោយព្រះអង្គនិមន្តនៅឯអូស្ត្រាលីនៅឯនាយសមុទ្រក្តីក៏ព្រះអង្គមានការឈឺឆាយជាមួយនឹងញោមស្រីមែនទែននឹងខ្ញុំកណាសូម ចូលរួមត្រេកអរអនុមោទនាចំពោះបុណ្យកុសលរបស់គ្រូអញ្ចឹងខ្ញុំកណាសូមលើកយកនៅបទណាពាក្យពន់ទៅនឹងគុណរបស់លោកម្ដាយគឺបទតែបាទសូមបញ្ជាក់ឡើងវិញថាបច្ច័យដែលញាតិញោមបានចូលហ្នឹងតាមរយៈអឺញ៉ាតាមបែងហ្នឹងណាអានបានជាង500បាន500ហ្នឹងណាសាធុសាធុ500អាមេរិកហ្នឹងឥឡូវហ្នឹងបានមិនបានយកទៅផ្ទះយកទៅឲ្យ អឺយកផ្ញើទៅតែញោមដែរបានបានចូលទៅការអឺជាប្រសងដើម្បីអឺដើម្បីប្រសងចូលដាក់សម្រាប់គេហៅថាសម្ព័ន្ធសមណៈនិស្សិតប្រសងខ្មែរកម្ពុជាក្រមហ្នឹងលោក មានខ្វះខ្វះកាតខ្វះខាតសាធុសាធុហើយលហើយក៏បានថាយកដាក់ចូលទៅក្នុងឧបត្ថម្ភផ្នែកអាហារូបករណ៍ អាហារូបករណ៍សម្រាប់ជួយផ្គត់ផ្គង់លោកគ្រានសូត្រហ្នឹងបងណាគុណធានប្រសងណាល្អមែនទែនគ្រូកណាអត់បានទទួលយកទៅនេះទេយើងបានឲ្យប្រសងដើម្បីលោកកាទទួលយកទៅសិក្សារៀនសូត្រដើម្បីបំពេញនៅកង្វះខាតអាហារូបករណ៍ដល់ប្រសងអញ្ចឹងទៅក៏គេលោកទៅហើយអញ្ចឹងសូមអរគុណសហគ្រមរបស់យើងទាំងអស់គ្នាអនុមោទនានៅ នៅកាដែលផុនប្រសងផងហើយនឹងដែលជាសូមឧទ្ទិសឲ្យញោមផងញោមទទួលត្រេកអរអនុមោទនាហើយនឹងឧទ្ទិសដល់បងប្អូនយើងទាំងអស់គ្នាឧទ្ទិសដល់បងប្អូនញាតិកាពុទ្ធសន្តានដែលយើង ដែលគាត់បានស្លាប់ទៅហើយនឹងសូមទទួលអនុមោទនានៅបុណ្យកុសលទាំងអស់គ្នាណាហ្នឹងហើយគណៈសាធុសាធុសាធុណានេះជាចំណែកមួយដែលបានមកពីបុណ្យហើយក៏បន្តនៅបុណ្យ មួយតង់ទៀតឬក៏មួយឡែកទៀតដោយសារតែគុតគង់ចំពោះប្រសង់ដែលកំពុងតែខ្វះខាតអញ្ចឹងបន្តនៅធនធានមនុស្សប្រសង់ដែលជាបញ្ញវន្តដែលបន្តនៅភាពជាអ្នកចេះដឹងនឹងគឺការកសាងនៅធនធានប្រសង់ធនធានមនុស្សសំខាន់ណាស់លោកណាពវលសាច់រឿងនេះមកវិញល្អមែនតើណាអញ្ចឹងកណាសូមអរគុណដល់ប្រសង់នេះអាត្មាប្រាប់នេះប្រសង់នឹងទទួលទៅបច្ច័យណាណាណាគ្រូកណា ណាបានព្រះអង្គបានដៃដែលពីញាតិញោមបរិស័ទរបស់យើងនឹងទាំងអស់គ្នាហើយសូមអរគុណគណៈបុណ្យសលនឹងផងហើយសរុបបច្ច័យទាំងអស់វាបានមើលសមើលនេះសិនបាន557ដុល្លារដល់អស់គ្នាណាយកដាក់ចូលក្នុងប្រកេនផ្សំហើយ អរគុណច្រើនណាសាធុណាសាធុណាសូមត្រេកអរអនុមោទនាជ្រះថ្លានៅបុណ្យកុសលដែលលោកគ្រូបានចាត់ចែងណាអញ្ចឹងខ្ញុំកណាសូមណាលើកយកនៅបទមួយដែលពាក់ព័ន្ធទៅនឹងពាក្យមេក្នុងលោក មានច្រើនពេកក្រៃណាពាក្យមេជាធំលោកកណាអញ្ចឹងខ្ញុំកណារំលឹកនឹកឃើញដល់អឺពីរភាពក៏ដូចជាគុណូបការៈរបស់ លោកម្ដាយគ្រប់រូបទាំងអស់មិនថាម្ដាយខ្ញុំកណាញោមស្រីរបស់លោកគ្រូញោមម្ដាយរបស់បងស្រីសុកសរឹមឬក៏អ្នកបងផ្ទាល់ដែលក្នុងនាមជាម្ដាយក្នុងនាមជាជីដូនក្នុងនាមជាស្ត្រីជាមេដាពិភពលោកដូច្នេះខ្ញុំកណាសូមលើកយកនៅណាបត់ណាពាក្យមេជាធំយកមកសូត្រពីពរនីក្នុងឱកាសពេលនេះណាដើម្បីបានជាចំណែកបុណ្យកុសល ណារំលឹកទៅដល់យោងត្រីរបស់ព្រះអង្គគ្រូ ដែលទទួលមរណភាពណាកន្លងទៅនេះហើយក៏ដូចជាចូលរួមចំណែកចំពោះមេត្តាពិភពលោកឬក៏ក្នុងនាមជាស្ត្រីទាំងអស់ដែលឆ្លងកាត់ក្នុងការប្រសូតបុត្រគ្រប់រូបទាំងអស់សូមបាននៅជាចំណែកអប់រំសតិបញ្ញាស្មារតីដល់បុត្រធីតាគ្រប់រូបទាំងអស់ឲ្យបានយល់ឃើញនៅតម្លៃរបស់លោក ឪពុកអ្នកម្ដាយដែលមានគុណចំពោះយើងគ្រប់គ្រប់ព្រះអង្គគ្រប់គ្រប់គ្នាណាសូមអនុមោទនីសាធុសាធុភ្នំព្រះសុមេគឺជាមេភ្នំធំក្រៃលែងធំត្រត្រៃត្រឹងឋាន តែគង់នៅតូជាងម៉ែកលយាព្រោះម៉ែត្រឋានព្រះព្រំមុខ4ម៉ែពិតជាធំនៅក្នុងលោកា មេតបខ្លាំងខ្លាសំពីងម៉ែខ្លួនទួងស្ដាច់ចក្រពតក្រងទ្វីបទាំង4អំណាចមួមមួនតែនៅខ្លាចម៉ែ ពាក្យមេក្នុងលោកមានច្រើនពេកក្រៃមេជើងមេដៃមេស្រុកមេស្រែពាក្យមេទាំងនោះប្រដូចនឹងម៉ែ ពាក្យមេហោហាគឺម៉ែទាំងអស់ព្រោះម៉ែជាធំម៉ែអ្នកបងកាត់ម៉ែអើយកំណាត់ម៉ែអើយបើដោះ ម៉ែបងហាត់កូនម៉ែមានចិត្តស្មោះម៉ែគឺជាកោះនៃជីវិតកូនសូមអនុមោទនាណាស់ បាទដោយខ្ញុំកណានឹកឃើញនៅ ព្រមវិហារធររបស់លោកពុកអ្នកផ្ដាយជាពិសេសក្នុងនាមជាស្ត្រីដែលខ្ញុំកណាខ្ញុំបាទធ្លាប់តែឮគេហៅថាពាក្យថាម៉ែម៉ែនឹងគឺពីរសជាប់ចិត្តសម្រាប់កូនណាពេលដែលកូនឈឺពេលដែលកូនមានអាសន្នខ្លាចភ័យអីស្រែករតែម៉ែម៉ែជួយផងម៉ែជួយផងណាកំរស្រែករោគឪពុកថាអើជួយផងពុកអើជួយផងម៉េចអ៊ំ ដើរទៅស្ទងល្អិលជើងម៉ែអើយម៉ែអើយគួរលន់ពោះខាងខាងម៉ែអើយសំបីតែខ្លាចឆ្លងផងម៉ែអើយជួយផងដែរបងបាទបាននៅក្នុងអត្តបទដែលលោកអ្នកប្រាជ្ញលោកចងក្រងនេះមិនដឹងថាអ្នកណាទេខ្ញុំកណាមិនបានប្រហែលជាពាក់ព័ន្ធទៅនឹងបទនេះ ក្នុងចំណោមនោះមាន លោក លោកអ៊ំគួយសុធន ហើយនឹងមានលោកតា ធម្មចាឆង្កានឬក៏អឺក្បាលសិកាអមលក្ខណាហ្នឹងគឺមានតែ3រូបហ្នឹងទេដែលអ្នកសរសេរបែរជា ក្នុងចំណោម3រូបមិនដឹងអ្នកណាអ្នកសរសេរឬក៏អត្ថបទបុរាណខ្ញុំកណាអត់បានច្បាស់ប្រភពដើមដែរប៉ុន្តែណាដោយយោងទៅលើខ្លឹមសារនេះខ្ញុំកណានឹកឃើញដល់អត្ថបទមួយ ដែលលោកគ្រូសាស្ត្រាចារ្យវ៉ែនលោកគ្រូសាស្ត្រាចារ្យវ៉ែនសុនគាត់សរសេរអំពីពាក្យមេហ្នឹងគឺការតាំងពីសម័យនគរភ្នំណា ពីសម័យនគរភ្នំនោះដែលមានស្ដេចព្រះនាងលាវយីជាជាមេដឹកនាំកុលសម្ព័ន្ធរហូតដល់បានរាជាពិស័យជាមួយនឹងប្របាទហ៊ុនទៀនហៅថាកៅដិនហើយព្រះនាងលាវយីគេហៅថាសៅម៉ាហើយហ្នឹងលាវយីហៅតាមចិនប្របាទហ៊ុនទៀនហៅតាមចិនឯជាដើមលក្ខណៈហ្នឹងជាបឋមក្សត្រជាបឋមវងតាំងពីហោហែមកគឺមានពាក្យថាមេហ្នឹងដោយសារតែមាន ក្នុងនាមជាស្ត្រីដឹកនាំនៅប្រទេសដឹកនាំនៅរដ្ឋដឹកនាំនៅសម្ព័ន្ធដឹកនាំនៅកន្លែងប្រទេសកំណើតរបស់ខ្លួនជាដើមនឹងពាក្យហ្នឹងវាមានតាំងពីហោហែរហូតមកដល់យើងនាំគ្នាហៅមេស្រុកមេជើងមេដៃសំដៅលើអ្នកដឹកនាំណាដូចជាសពថ្ងៃគេថាប្រមុខមេ ដឹកនាំថ្នាក់ដឹកនាំគឺមកពីពាក្យថាមេមេគេប្រធាន គេហើយពាក្យម៉ែនឹងទៀតពីរោះរំដំចិត្តណាស់ដែលគេហៅថា ប្រមេមានគុណណាប្រមេមានគុណពិរោះណាស់ណាពាក្យហ្នឹងគឺដក់ជាប់នៅក្នុងកៅអៅដួងចិត្តរបស់អឺកូនចៅប្រុសស្រីគ្រប់ទាំងអស់ដែលលោកអ្នកប្រាជ្ញទៅចងក្រងមានបទពាក្យថាព្រះមេមានគុណហោហែជាដើមឡាក់ឡាក់ដែលមានខ្លឹមសារដែលអ្នកគ្រូអ្នកបងឲ្យធ្លាប់សោតក្តីឬក៏មានអ្នកស្មូតជាដើមផ្សេងគាត់យកមកលើកយកមកស្មូតក្តីពាក្យពន់ទៅនឹងពាក្យថាមេមួយម៉ាត់នេះគឺមកពាក្យថាម៉ែណាពោលពីដើម យើងហៅរៀងលៀងគ្នាបន្តិចទៅតាមនិគមទៅតាមស្រុកខ្លះគេហៅថា ពាក្យអឺក្រៀមភាសាគ្រូណាក្រៀមភាសាខ្លះគេថាម៉ែនៅគេហៅថាម៉ែម៉ែឲ្យคล้ายយូរយូរទៅយើងដំបងម៉ែហ្នឹងយូរយូរទៅវាคล้ายទៅជាម៉ែម៉ែទៅម៉ែបដ ாய் អញ្ចឹងវាកម្លាយហូរហែជាដើមលក្ខណៈអាហ្នឹងមានការស្រាវជ្រាវទៅតាមអ្វីដែលលោកគ្រូសាស្ត្រាចារ្យលោកបាន ចងក្រងឡើងគឺពាក្យ មេនឹងវាคลายតិចតិចមកឬក៏ពាក្យខ្លះវាមានប្រភពពីណាពីណីជាដើមលក្ខណៈដើម្បីយកមកច្បាច់ចូលគ្នាឬក៏អឺថាធ្វើម៉េចឲ្យទៅងាយក្នុងការក្នុងការសរសេរក្នុងការហៅអញ្ចឹងក៏វាคลายឬคลายមកជាដើមអញ្ចឹងទៅគណៈសូមអរគុណសូមអរគុណអរគុណណាបាទស្មាប័ណ្ណសម្លេងចាំតិច ទៅហាងប៉ៃអេសាននៅហាងមេនៅឡាយខ្មែរដើមណាបាទបាទបងអឺឥឡូវមេហ្នឹងដូចបន្តាបានលើកឡើងអញ្ចឹងគឺមកពីមេមេមេយូទោហៅទៅម៉ែហ្នឹងមេគឺនៅទៅសម្ដៅទៅលើស័ព្ទណានេះឥឡូវញោមញោមមានអីសំឡេងដែលអញឆ្លងឆ្លើយស្រុកប្រាក់ស្រុកប្រាក់ណា សំឡេងហ្នឹង លោកបើកម្ចៅនេះលោកដូចពីតោអូប្រហែលតាមតិចប្រាប់លោកតិចលោកអត់ចាសំឡេងចូលហ្នឹងមិនបាក់ចាស់ចាគុំចាអត់អីទេហើយអរគុណនៃ បាទញាតិញោមយើងដែលគាត់ឃើញមានទុកធរៈអញ្ចឹងគាត់ទៅប្រមូលគ្នាលឿនដែរគាត់តែអឺគិតគូកិច្ចការជួយគ្នាអញ្ចឹងល្អមានមានបញ្ហាអីយើងជួយគ្នាអញ្ចឹងអឺជាក្រុមអ្នកស្មូតនឹងឃើញសកម្មមានបញ្ហាអីយើងចេះជួយគ្នាអញ្ចឹងវាជារឿងមួយល្អសម្រាប់យើងទាំងអស់គ្នាថ្ងៃណាមួយទៅយើងដល់ដល់វេនយើង ណាហើយម្យ៉ាងទៀតថ្ងៃមុននេះមានព្រះអង្គដឹកគុណសាមណេរមួយព្រះអង្គលោកលោកកើតការរីកទៀមគ្រូហើយអ្នកគ្រូហ្នឹងហ្នឹងក៏ជួយដែរហ្នឹងក៏នាំអ្នកជួយដែរនេះដូចថាខ្លះក៏ជួយ20000ខ្លះលោកបានទឹកដើមពេញវត្តក្នុងប៉ុនប៉ុនកើតចេះហើយកណាចេះឲ្យឡាយមកយើងមិនថាសម្បុករូបនេះជាសម្បុកនៃរោគហើយមិនមែនតាមពិតមិនមែន មិនសំឡេងពីក្រៅញោមប្រហែលជាមកពីញោមញោមចេះចេះចេញបន្តិចបានទេញោមចេញចឹងចូលវិញបានទេចេញចេញសិនចេះតែដាក់ដឹងចេញថាមិនហងចេះចេញទេថយថយមកអស់មកចុចអាកន្លែង back back ចុចអាកន្លែងសញ្ញាសញ្ញាលឿងសញ្ញាក្រហមក្រហមនោះសញ្ញាប៊ុនជ្រុងចប់ទៀតដែរក្រហមអាក្រហមខ្វែងហ្នឹងបងអាក្រហមខ្វែងហ្នឹងចុចបញ្ចប់វាទៅ អឺតាមពិតវាមកពីឆ្លងខ្សែយ៉ាងម៉េចទេកណាកណាសោះដល់បន្ទីទៅប៉ុន្តែយើងអាចជជែកគ្នាលេងសិនតាការជួយគ្នាអាគ្រាអាសន្នអញ្ចឹងវាមានភាពបែងកោះក្ដៅពេលណាដែលយើងយើងមានអាសន្នអញ្ចឹង យើងជួយគ្នាភ្លាមភ្លាមអញ្ចឹងបើសិនជាយើងមានអាសន្នអញ្ចឹង វាអាចជួយក្នុងគ្រា ដែលយើងអាចដោះស្រាយបញ្ហាបានណា ណាចំណែកថ្មថ្មអាចដោះស្រាយបានតែតែសម្រាប់យើងគ្នាយើងដែលក្រីក្រអ្នកខ្វះខាតអីអាហ្នឹងយើង ជួយ ភ្លាមភ្លាមផ្ញើបញ្ញតាមអេអេអេណា ABA ABA ចិត្តអីដើមយើងយើងសួរគ្នាទៅយើងបាញ់ចូលទៅលឿនដែរអាហ្នឹងលឿនសេវាលឿនណាលឿនណាដូចជាជាក់ស្ដែងកន្លងមកខាងអឺ បងប្អូនលោកគ្រូសាច់ញាតិអញ្ចឹងទៅគាត់ផ្ញើទៅ AVA មកអ្នកណាចង់ចូលគឺបាញ់ចូលទៅងាយស្រួលមិនពិបាកទេហើយ AC ដែរក៏មានរបៀបនឹងដែរដូចគ្នាចាថា AC ដែរតន់ចិត្តហើយចូលរួមចំណែកឧទាហរណ៍ថាបងប្អូនយ៉ាងច្រើនគ្នាតែមានអាណាមួយដែលមានការលំបាកលំបិនយើងជួយតែមិនបាច់ច្រើនទេគ្រូកណាកណាអាហ្នឹងក៏គេធ្លាប់ធ្វើដែរប៉ុន្តែត្រឹមមួយរៀលកណាគិតថាមិនច្រើនទេ ណាមួយរៀលក្នុងម្នាក់មួយរៀល10នាក់10រៀលហើយចុះគ្នាច្រើនទៅចងជាក្រុមយូរយូរទៅច្រើនទៅ យើង ជួយ តែម្នាក់ថាមួយរៀលអ្នកណាអឺក៏ខ្សត់ខ្សោយអត់ដែរមួយរៀលក្តីឬក៏ពីររៀលក្តីមករួមចំណែកទៅគ្នាដែលកំពុងតែអត់ហ្នឹងបានតែបានតែថា10ឬក៏20រៀលក៏អដែរគ្រូអណាស់ពីកំពុងតែអត់ មួយទៀតការចូលរបៀបអញ្ចឹងវាកាត់បន្ថយការចំណាយជិះម៉ូតូជិះឡានទៅចូលរួមយើងបាញ់តាមបែបហ្នឹងវាចំណាញ់ពេលវេលាចំណាញ់ការធ្វើដំណើរពួកអីហ្នឹងណាណាចំណាញ់ចំណាញ់ច្រើនពីព្រោះពេលដែលយើងបាញ់ទៅភ្លេតភ្លាមបានភ្លាមហើយបើសិនជាណាមាន ABN ABA ហ្នឹងទៅយើង ជួយក៏ជួយជាក្រុមបានដែរឧទាហរណ៍ថាប៉ុន្តែមិនអត់មាន មានមានមានអាកាសហ្នឹងមានបៃអាខោហ្នឹងហើយអ្នកផ្សេងទីក៏អត់មានមិនតែគេចូលតាមរយៈបែហើយតាមរយៈលុយឧទាហរណ៍ថា4 4000អញ្ចឹងទៅគិត1ដុល្លារអញ្ចឹងណាចូលភ្លាមភ្លាមអញ្ចឹងមកណាណាហើយយើងយើងគណៈមានបាញ់ប្រាប់ហ្នឹងយើងអាចបាញ់ភ្លឹបទៅបានភ្លាមធ្វើឲ្យងាយស្រួលទេគ្រូណាជាក់ស្ដែង ដូចជាកម្មវិធីនេះគេកំពុងតែទទួលបាននៃកីឡាករខ្មែរយើងធឿនធារាគាត់ទៅវាយនៅប្រទេសថៃដល់ពេលឈ្នះអញ្ចឹងមានអ្នកខ្លះគេគេឲ្យជួយដូចថាកម្លាំងចិត្តទៅដល់កីឡាករគេជួលគេចូលមួយរៀលឬក៏ពីររៀលចូលពេលច្រើនគ្នាមនុស្សដែលមើលកីឡាករវាច្រើនមិនដូចយើងអ្នកស្មូតវាតិចទេមួយរៀលដូចកណានិយាយមិញថា10នាក់10រៀលចុះ100នាក់100 1000នាក់អញ្ចឹងវាជឹកកោនអ្នកខ្លះគេហ៊ានចូលមិន1រៀលទេគេហ៊ានចូល5រៀល6រៀល10រៀលអញ្ចឹងទៅវាច្រើនវាវាវាងាយស្រួលក្នុងការចូលរួមជួយទៅលើនរណាម្នាក់ដែលកំពុងមានការខ្វះខាតឬក៏លើកទឹកចិត្តជាដើមហ្នឹងវាមិនដូចពីមុនទេគូណាដូចថាមួយរៀលឥឡូវមានរបៀបដូចថាចេះប្រើទូរស័ព្ទដៃគ្រប់គ្នាមានកង់ AVA ក្តីស្រួលគ្រាន់តែថាឥឡូវចូលប៉ុនខ្ញុំសុំចូល10រៀលផង បាញ់ទៅណាប្រុចណាបានហើយគេហៅតិន្ន័យឬក៏សក្តីលំអិតដែលគេបង្ហាញចេញណាវាមានស្រាប់តែម្ដងអ្នកណាចូលមកយើងមករៀលក៏ឃើញយើងបាញ់តែគេមករៀលថ្ងៃណាកាលបរិឆេទថ្ងៃណាក៏ឃើញណាសរុបមកយើងបើថាវាច្រើនពេកយើងយកមកកត់ចូលបញ្ជីឲ្យច្បាស់លាស់ថាអូអ្នកនេះឈ្មោះនេះចូលប៉ណ្ណេះប៉ណ្ណេះ ហើយកត់អញ្ចឹងទៅវាងាយស្រួលដែរលោកគ្រូអាហ្នឹងញាតិញោមដែលបាញ់ចូលហ្នឹងមកព្រោះមកប្រោលបានជាង500អញ្ចឹងទៅខ្លះប៉ុន្តែចូល25អញ្ចឹងទៅនៅខ្លះផ្សេងផ្សេងក៏ចូល20ម៉ឺនអ10ម៉ឺនអីទៅ10ម៉ឺនរៀលអីទៅក៏គិតជាដុល្លារទៅអឺយើងឃើញថា ខាងស្មូត របស់យើង ខាង ក្រមស្មូតហ្នឹងគួរតែបង្កើតជាក្រមមួយទៅដើម្បីជួយគ្នាកណាបង្កើតជាមូលនិធិអីតែណាមួយណាមួយណាណាកណាយើងឃើញណាគួរតែបង្កើតទៅក្រមរបស់យើងហ្នឹងក្រមស្មូតណា យើងឥឡូវស្មូតហ្នឹងក្រមស្មូតឥឡូវកើតច្រើនកើតកាលវេលាគុំច្រើនគ្រូកណាលោកគ្រូមាន ច្រើនតាំងតែពីចូលមក ឆ្នាំ2020ណា20 21 22មកហូរហែលើច្រើនមែនតើណាបើពីមុនមកដូចជាតិចគ្នាទេដូចជាតែជាជាង10នាក់ឥឡូវនេះចូល20នាក់ជាងហើយគ្រូណាហូរហែណាទាំងអ្នកមធ្យមទាំងអ្នកខាងទឹកចូលយើងបង្កើតកម្មវិធីដើម្បីលើកស្ទួយគាត់ថាគាត់មានកម្លាំងចិត្តដើម្បីចូលណាមានកម្លាំងចិត្តណាអ្នកដែលធ្វើពិធីបុណ្យខាងសិល្បៈគឺមាន នេះគេណាបន្សពបន្តីនេះសាហាវចឹងទៅយើងស្មូតចឹងទៅជូនជាបច្ច័យទៅដើម្បីឲ្យអ្នកមានកម្លាំងចិត្តតែបើយើងទៅគឺណាម៉ូតអស់មកទំហឹងមួយថ្ងៃមួយយប់អីពីរថ្ងៃពីរយប់អីឲ្យគ្នាតិចតួចពេកកុំសំដែរយើងគួរតែចែកយ៉ាងណាឲ្យសំរុំតាមហ្នឹងណាមកអត់មួយយើងមានពេលវេលាចឹងដែរមានពេលវេលាសម្រាប់តស្មូតបានយើងទៅយ៉ាងម៉េច គឺណាវាមានពេលដែរលោកគ្រូពីព្រោះនៅបនផ្ទះអ្នកអឺធំឬក៏ផ្ទះអ្នកមានខ្លះគាត់មានអឺពេលគោរពវិញ្ញាណខណ្ឌអញ្ចឹងទៅយើងក៏សម្រាពេលប្រលប់ប្រលប់អញ្ចឹងគេអស់កិច្ចខាងពិធីសាសនាសូត្រមន្តចម្រើនប្រវត្តិតម្លែងធម៌ទេសនាក៏មាន ការស្មូតបន្ទាប់ពីនឹងទៅក៏ចប់អស់អ្នកស្មូតចាប់ដើមបន្ត1ម៉ោង ទៅ2ម៉ោងអីជាដើមទៅតាមពេលវេលា ទៅតាមទីកន្លែងខ្លះក៏គេមិនចង់ឲ្យសូត្រយប់ពេកដែរដោយសារនៅទីក្រុងភ្នំពេញតែបើនិយាយទៅងាកទៅរកនៅតាមស្រុកភូមិវិញគឺគេសូត្រមួយយប់តលតលភ្លឺលោកគ្រូណានៅខេត្តបាត់ដំបងសប្តាហ៍ថ្ងៃនេះក៏នៅតែពេញនិយមក្នុងការសូត្រមួយយប់ទល់ភ្លឺណាហើយណាសូត្រសូត្រមែនតើគ្រូសូត្រសភៅសភៅណាចង់មួយយប់មួយយប់សូត្រចង់អស់មកក្បាល តែតែដាក់មីក្រូឲ្យលើកោកកោចនោះដែរណាដាក់ដាក់មីក្រូជួនកាលដាក់ឆាងដល់3ទៅ4នោះដាក់ឲ្យលឺលក់ទៅណាណានៅបាត់ដំបងគូនៅដាក់លឺកណាធ្លាប់ជីកកាត់កណាលឺសំលេងស្មូតនៅឃើញតែខ្លួនឯងអ្នកដើរស្មូតដែរតែមិនស្មូតដល់ថ្នាក់នងទេលោកគ្រូថាស្មូតយ៉ាងច្រើនថា1ម៉ោង1ម៉ោង2ម៉ោងអីអស់ហើយណាវាมันអាចសូតបាន ណាច្រើនម៉ោងដូចពួកគាត់ទេប៉ុន្តែគេមានវេនគ្នាដាក់វេនគ្នាដែរគ្រូផ្លាស់ប្ដូរគ្នាអញ្ចឹងទៅកុំឲ្យអស់សំឡេងហើយស្មូតនឹងមីក្រូឬក៏ស្មូតទៅតាមកម្មវិធីអញ្ចឹងជួនកាលយើងសូត្រអត់សូត្រអត់ដឹងហត់ដែរគ្រូដោយសារតែវាសំឡេងវាលឺហើយមនុស្សច្រើនគ្នាអញ្ចឹងម្នាក់បត់អ្នកបត់ដូរគ្នាទៅអត់ហត់ទេគ្រូកុំឲ្យតែដាក់ទៅជាប់គ្នាឧទាហរណ៍កណាម្នាក់ឯងសូត្រចាប់ដើមឡើង4 5បត់ទៅតែឯងអានឹងហត់ ហើយឆាប់ធ្លាក់សម្លេងហើយខូចសម្លេងទៀតណាធ្លាប់លាកកំពង់កដែរណាហើយតាំងពីវ័យមកវានឹងចុះខ្សោយតិចដែរដែលទៅតាមវ័យដែរគ្រូកណាគិតថាពីមុនកណាមិនសូវហត់ដែរឥឡូវហត់វ័យចូលមក30 70នេះវាទៅធ្លាក់សម្លេងធ្លាក់អាកម្លាំងណាគ្រូអឺធ្លាក់កម្លាំងខ្យល់យ៉ាងតិចណាខ្យល់វាចាប់ដើមតិចដោយសុខភាពដែរទេលោកគ្រូ អ្នកខ្លះគាត់ចាស់មែនប៉ុន្តែនៅនៅខ្លាំងដូចម៉ែម៉ែរ៉នម៉ែរ៉ននៅតកែវហ្នឹងគាត់ចូលហុកជាងតែសូតអត់ដឹងហត់សូតសូតណាគាត់មានកម្លាំងហើយដូចបងស្រីគឹមលីណាក៏ដូចគ្នាគាត់នឹងគឺបើតាមវ័យគាត់គាត់ណាអាយុច្រើនដែរប៉ុន្តែសូតមិនចេះហត់ណាសូតនោះសូតលីណាណាសៀងលីណាហ្នឹងបើនិយាយទៅគាត់សូតម្ដង ចង់កន្លះម៉ោងតែឯងមួយម៉ោងអីក៏មានណា ណាចង់1ម៉ោង40នាទីអីធ្លាប់ដើរសូត្រមួយគាត់គឺគាត់សូត្រតែមួយមួយអត្ថបទវាមានច្រើនសន្លឹកគាត់សូត្រសរុបទៅ40នាទីក៏មានដែរមួយមួយចប់របស់គាត់អញ្ចឹងទៅបាទហើយកណាសូត្រតែមួយមេហ្នឹងរកផ្លូវកន្លែងចប់មើលតែមេណារាំងវែងហ្នឹងគឺទាញរកចប់ហ្នឹងអូខេវាអាស្រ័យលើសុខភាពតែឥឡូវយើងបាន1ម៉ោងហើយអរគុណច្រើនណាកណាកណាអរគុណជូនពរឲ្យបងអូនមានសុខភាពល្អហើយនឹងខ្ញុំ សុខសរឹមផងមិនចូល ថាឲ្យចូលមកវិញឡើយចេញវិញរួចណាចេញឲ្យចូលវិញរួចអូខេឥឡូវជូនពរសុខភាពល្អណាស់ជូនពរដល់ប្រិមិត្តជូនសម្លាណាផងឲ្យជូនសុខភាពល្អថ្នាក់យានាបានពុះសេចក្តីថ្នាក់សូមផ្លាយបង្គំលាគុណចាស់និងសូមក្រាបពរលាសូមក្រាបថ្លែងគុំលាសូមមេបលាអាអរណោណោណោអើ